ដេញត្រាំត្រៃលូថែមអូនក្នុងបេះដូងអូនឈឺយ៉ាងណា ពេលដឹងថាមានគេក្នុងទ្រូងចំណែកអូនត្រឹមមនុស្សមកក្រៅបើអូនបន្តគេម្នាក់នឹងត្រូវឈឺចាប់តែបើបញ្ចុំគឺអូនជាអ្នកគ្រោ 让它